ផ្នែកទី3នេះយើងបង្ហាញពីមូលហេតុផ្ទាល់និងកត្តាជំរុញនៃការប្រែប្រួលការប្រើប្រាស់ដីនិងគម្របដី តាមការសម្ភាសជាមួយទៅនឹងជនបង្គោលនិងការសិក្សាឯកសារពាក់ព័ន្ធនានាយើងនឹងដឹងទាំងអស់គ្នាថាតើអ្វីទៅគឺជាមូលហេតុផ្ទាល់អ្វីទៅគឺជាកត្តាជំរុញហើយវាមាន អន្តរអំពើរវាងគ្នាទៅវិញទៅមកយ៉ាងដូចម្ដេចដែលនាំឲ្យមានការប្រែប្រួលការប្រើប្រាស់ដីនិងគម្របដី។